limit អញ្ចឹងលេនមើលថាហេតុអ្វីបានជាអងអងគាត់មកស្មៀងក៏ប៉ុន្តែគាត់អង្គុយនៅខាងក្រៅគឺដោយសារខាងក្នុងមស្ជីតវា ក្តៅវាស្អុះស្អាប់អញ្ចឹងធ្វើអឺធ្វើគាត់អង្គុយខាងក្រៅវាតិចជា អញ្ចឹងគ្រាន់តែស្អោះស្អាំប៉ុណ្ណឹងយើងមិនអាចអង្គុយឲ្យបានទេអញ្ចឹងយ៉ាងណាវិញទម្រាំតែ នរោរបស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាតែយើងទ្រាំបានដែរទេអងអងមេម៉ៃបើសិនបាននរោភ្លើងនរោរបស់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាដែលដែលវាក្តៅជាងភ្លើងដែលយើងប្រើនៅលើលោកីនេះសួរថាតើយើងអាចទ្រាំបានទេ នៅក្នុងពេលដែលនៅក្នុងមស្ជិតស្អុះស្អាតបន្តិចបន្តួចយើងយើងទ្រាំអត់បាន អញ្ចឹងគុណវិបត្តិដែលយើងនិយាយកន្លងមកតាក់ទងទៅនឹងអ្នកដែលអត់ស្មៀងអញ្ចឹងវាមាន គុណវិបត្តិធំធេងណាស់ក៏ប៉ុន្តែយើងកុំភ្លេចថាអ្នកដែលស្មៀងក៏ទទួលបាននូវភាពមហន្តរាយដែរ ប្រសិនបើការស្មៀនរបស់យើងអត់ត្រូវក្បួនទៅតាមនៅពីយើងមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសាឡាំនាំមកដូចជាអល់ឡោះស៊ុបហានវតាឡាបានហ្វីរម៉ានថាវៃលុលលីលមូសលីនអឺស្ដាប់មែនតើវៃលុលលីលមូសលីនមានន័យថាមហន្តរាយហើយ អ្នកដែលស្មៀងហាហេតុអ្វីបានជាអ្នកដែលស្មៀងហើយបែរជាទទួលនៅភាពមហន្តរាយទៅវិញ អញ្ចឹងនៅរੂរបស់អល់ឡោះសុបហានតាឡាមានត្រឹមអ្នកដាក់អ្នកដែលអត់ស្មៀងសំបីអ្នកដែលស្មៀងក៏ដាក់ដែរតើអ្នកដែលស្មៀងប្រភេទណាដែលអល់ឡោះសុបហានតាឡាអឺនិយាយថាមហន្តរាយហើយអ្នកដែលស្មៀងគឺ allazina hum an salatihim sahun គឺពួកអ្នកដែល ប្រងើយកន្តើយនឹងការស្មៀងអ្នកខ្លះប្រងើយកន្តើយរហូតដល់ពេលវេលាហួស ឃើញដែរអញ្ចឹងអ្នកនេះឯងគឺអ្នកដែលចូលនៅក្នុងឋាននរករបស់អល់ឡោះស៊ុបហានវតាឡាទី1ទី2 الذي نهم يراؤون ពួកគាត់ស្មៀងដែរក៏មិនស្មៀងដើម្បីឲ្យគេឃើញណែស្មៀងដើម្បីឲ្យគេឃើញអញ្ចឹងសត្វតែចូលនៅក្នុង អ្នកដែលមហន្តរាយស្មៀងមែនក៏ប៉ុន្តែស្មៀង ស្មៀងដោយលេងសើចស្មៀងដោយចង់ឲ្យគេឃើញនៅពេលដែលអត់មានមនុស្សម្នាទេសមៀងអញ្ចឹងដល់ពេលឃើញមនុស្សមកម៉ាសាអល់ឡោះស្មៀងសុននិតឲ្យអត់ជប់ឯងស្មៀងឲ្យស្មៀងស្មៀងស្មៀងអញ្ចឹងតកតងរឿងស្មៀងម៉ាសាអល់ឡោះគឺយើងដូចទួនបានលើកមកអញ្ចឹងយើងជួបអល់ឡោះស៊ុបហានវតាឡាអញ្ចឹងយើងទៀមទាឲ្យយើងរៀបចំតាំងពីការអនាម័យឃើញទេអនាម័យ តាំងពីការសម្លៀកបំពាក់សួរថាយើងទៅជួបមនុស្សធម្មតាហេតុអ្វីបានយើងទៅទិញខោអាវថ្មីយើងបាញ់ទឹកអប់យើងអីក៏ប៉ុន្តែនៅពេលដែលយើងទៅជួបអល់ឡោះស៊ុបហានវតាឡាសរងមួយហ្នឹងអាយយឺតមួយហ្នឹងយ៉ាអញ្ចឹងយើងទៀមទាថាអាវណានៅក្នុងផ្ទះរបស់យើងថ្មីជាងគេគឺយើងទៅជួបអល់ឡោះស៊ុបហានវតាឡា អញ្ចឹងកុំឲ្យយើងស្មៀងហើយយើងចំណាយពេលវេលាហើយយើងលះបង់ហើយសត្វតែអល់ឡោះស៊ុបហានាវតាឡាអត់ទទួលយកនៅស្មៀងរបស់យើងហើយយើងស្មៀងយើងស្លៀកខោអាវណាដែលអត់មានសរសេរអក្សរអឺដល់ពេលយើងស្មៀងយើងនៅសៅមុខក៏ប៉ុន្តែអ្នកនៅពីក្រោយនឹងបានអីកុសោបាននៅអានអក្សរនៅពីមុខយើងអឺលេខ7ម៉ាសាអល់ឡោះលេខ10 ម្លោះអីនេះមិនមែនជារឿងដែលនេះទេយើងគួរស្លៀកពាក់ណាខោអាវដែលដែលសមរម្យលុះត្រាតែយើងនៅក្នុងកលៈទេសៈមួយដែលអត់មានអាវទេមានអាវមួយហ្នឹងអូខេដោយសារយើងអត់មានទៅហើយដោយសារយើងជ្រុលដំណើរមកអត់មានអាវផ្សេងទេមានតែអាវមួយហ្នឹង class យើងស្មៀងអញ្ចឹងការស្មៀងនេះម៉ាសាអល់ឡោះវាគឺជាវាវាគឺជារឿងដែលចាំបាច់មែនទែនដែលយើងត្រូវត្រូវតែចិត្តចង់រៀន ចិត្តចង់ធ្វើម៉េចសង្ឃឹមថាអល់ឡោះស៊ុបហានវតាឡានឹងទទួលការស្មៀងរបស់យើង ការស្មៀងរបស់យើងអញ្ចឹងកំអាយពេលវេលា កាន់តែខោចអញ្ចឹងសូមបកគោលទូនេតិទៅឲ្យទូនអ៊ំប៊ូបាកោរដែលគាត់នឹងបន្តមេរៀនយើងបន្តទៀតទាក់ទងរឿងស្មៀងចឹងទៅនឹងស្មៀងអ៊ីនសាអល់ឡោះចាំដល់សូមមិនមែនដល់ចែកឲ្យចាំទេអ៊ីនសាអល់ឡោះយល់ឡោះ អัลហាំឌុលឡាហយ៉ាអរគុណចំពោះទូស្លេម៉ានដែលបានរំលឹកដាស់តឿនឲ្យយើងទាំងអស់គ្នាមានការខិតខំប្រឹងប្រែងរៀនសូត្រខិតខំប្រឹងប្រែងកែប្រែនៅអាម៉ាល់អ៊ីបដារបស់យើងពីមួយថ្ងៃទៅមួយថ្ងៃដើម្បីឲ្យយើងទាំងអស់គ្នាបានជោគជ័យយ៉ា الحمد لله والصلاة والسلام على رسول الله وعلى آله وصحبه أجمعين أما بعد អង្គអង្គមកមីជាទីរាប់អានអស្សឡាមអាឡៃគុំរ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតូ អัลហាំឌុលីឡាដោយលិនបានរំលឹកដដែលដដែលថាអัลហាំឌុលីឡានេះគឺជាអ្នកម៉ាត់នេះគឺជាលៀបសការៈដ៏ធំបំផុតដែលយើងត្រូវអរគុណចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាដែលបានផ្ដល់ឱកាសឲ្យយើងទាំងអស់គ្នាបានវត្តមាននៅទីនេះនេះគឺជាអ្នកម៉ាត់មានន័យថាស្ថិតនៅក្នុងចំណោមដែលអល់ឡោះស៊ុបហានាហ៊ូវតាឡាជ្រើសរើសហើយនេះដែលយើងទាំងអស់គ្នាបានឱកាស វត្តមាននៅក្នុងមជ្ឈលិសអ៊ីលមណាអូដូច្នេះដែរយើងត្រូវតែមានការរំលឹកគ្នាបន្តទៀតអ៊ីនសាអល់ឡោះដល់រាប់ណាយើងអស់ហើយនៅមានឱកាសណាចឹងលន្តានតែងតែសួរអងអងមីមីថានៅពេលដែលយើងវត្តមាននៅក្នុងមជ្ឈលិសអ៊ីលមូនឹងតើយើងមានអារម្មណ៍យ៉ាងណាដែរហ៎អងអង អាមិនមិនមានអារម្មណ៍តានតឹងឬក៏សប្បាយឬក៏រីករាយពេញចិត្តឬក៏យ៉ាងម៉េចពេញចិត្តអល់ហាំឌុលីឡាហើយថ្ងៃនេះគឺមានការីគិតកាន់ពេញចិត្តទៀតអ៊ីនសាអល់ឡោះការីនំប៉័ងអញ្ចឹងយើងមើលទៅលើ ហាឌីសនប៊ីសល្លោះអាឡៃហ៊ីវសាឡាំថាសញ្ញាអ្នកដែលមុអ៊មីនសញ្ញាបង្ហាញថា យើង គឺជាអ្នកមុអ៊មីននោះ យើងចង់ដឹងថាយើងតើជាអ្នកមុមិនជាអ្នកដែលមានអ៊ីម៉ានឬក៏អត់នៅក្នុងហាឌីសនប៊ីបានបញ្ជាក់ថាម៉ាន់សរ៉ាត់ហ៊ូហាសាណាទូហ៊ូវ៉ាសាអាត់ហ៊ូសាយីអាទូហ៊ូហ្វាដាលីគុំអលមុមិនជាងនៅពេលដែលយើងធ្វើអំពើល្អហើយយើងមានអារម្មណ៍សប្បាយចិត្តហើយនៅពេលដែលយើងមានកំហុសធ្វើបាបកម្ម ធ្លាក់ទៅក្នុងប្រការទុសា យើងពិបាកចិត្ត fadhalikum al iman fadhalikum al mu'min នោះហើយគឺជាអ្នកដែលមុមិនអល់ឡោះអាក្បារអានេះយើងស្ទងយើងវាស់កម្ដៅខ្លួនឯងមើលថាតើយើងមានអ៊ីម៉ានអត់តើយើងស្ថិតនៅក្នុងចំណោមអ្នកដែលមានអ៊ីម៉ានអត់មានគូជំនឿអត់អញ្ចឹងយើងស្ទងវាស់ខ្លួនឯងនៅពេលដែលយើងបានធ្វើនៅអំពើល្អយើងបានមករៀនសូត្រ យើងបានស្ដាប់ហុគុំអល់ឡោះស៊ុបហានាហ៊ូវតាឡាយើងបានមកសម្បាសយ៉ាងបរិយាម៉ាអាយើងបានធ្វើល្អទៅចំពោះអ្នកដទៃធ្វើយើងសប្បាយចិត្តអត់នៅពេលដែលយើងមានអារម្មណ៍សប្បាយចិត្តនោះហើយគឺសញ្ញាថាយើងជាអ្នកមុអ៊មីនអល់ហាំឌុលីឡាហើយនៅពេលដែលយើង ធ្វេសប្រហែសឬក៏មានការជ្រុលជ្រុះនៅក្នុងការធ្លាក់ទៅក្នុងប្រការម៉ាក់សៀតបាបកម្មអ្វីមួយក្រោយមកយើងដឹងខ្លួនយើងថាអូយ៉ាអល់ឡោះលិនខុសហើយឃើញទេមានអារម្មណ៍តានតឹង មានអារម្មណ៍ព្រួយបារម្ភភ័យខ្លាចនៅអ្វីដែលខ្លួនបានជ្រុលជ្រុះ فذلكم المؤمن នោះហើយគឺជាអ្នកដែលមុមិនអញ្ចឹងយើងមានអារម្មណ៍ប៉ុណ្ណឹងឯង អងអោមានអ្នកមានអត់ خلاص អល់ហាំឌីលឡាហ៍យើងជាដែលមូមីនអញ្ចឹងដូចជូនស្លេម៉ានបានលើកឡើង មិញដើម្បីឲ្យយើងទាំងអស់គ្នា បើដឹងអំពីហ្វាឌីឡាតដ៏ធំធេងដែលយើងទទួលបានតាមរយៈនៃការវត្តមានរបស់យើងនៅក្នុងការដាក់ចិត្តដាក់កាយដើម្បីមករៀននេះគឺយើងបានហ្វាឌីឡាតអីខ្លះយើងគេហៅថាជាកូនសិស្សជាអ្នករៀនហើយអ្នករៀនមិញហ្នឹងគឺថាមិនចាំតែដល់យុវតីមករៀនរហូតអត់ឈប់គេហៅថាកូនសិស្សណាឡាណា50 60រហូតដល់ទៅកបួរគេហៅថាអ្នករៀនណាចឹងដល់រាប់ណាយើងអ្នករៀននេះថាយើងគឺជាអ្នករៀនកុំហោះឆ្គងរបស់ យើងបន្តិចបន្តួចនៅក្នុងការអនុវត្តអ៊ីបាដិតរបស់យើងហ្នឹងហើយយើងគេឲ្យឈ្មោះថាជាអ្នករៀនហ្នឹងអ៊ីនសាអល់ឡោះគេនឹងអភ័យទោសឲ្យកុំឲ្យថាយើងនេះលិនចប់ហើយអត់ខ្ចោះហើយអត់រៀនមួយនរណាទៀតទេប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយតែខុសគ្រោះថ្នាក់ ចឹងយើងកុំអំនួតអញ្ចឹងអ៊ីនសាអល់ឡោះយើងដាក់ចិត្តដាក់កាយរៀនធ្វើខ្លួនជាអ្នកល្ងងដើម្បីចង់ចេះបង្រៀនឃើញទេអាអ៊ីនសាអល់ឡោះយើងនឹងខ្លាយទៅជាអ្នកដែលបានអឺអឺអល់ឡោះស៊ុបហានវតអាឡាផ្ដល់នៅរ៉ហ្មាត់និងបរកាត់ហើយហើយលើសូមរំលឹករំលឹក និងលើកទឹកចិត្តចំពោះអង្គអមីមិនដែរថាយើងមិនធម្មតាទេដែលយើងរស់នៅក្នុងសម័យកាលមួយទៅដោយប្រការម៉ាក់សៀតហ្វីតណាស់រញ៉េរញ៉ៃឌុនយ៉ាគ្រប ដំដប់ណាអូសទាញយើងគ្រប់គ្រប់ពេលវេលាគ្រប់គ្រប់ជ្រុងគ្រប់ជ្រោយប៉ុន្តែអល់ហាំឌីឡាយើងនៅទប់ទល់បានប៉ុណ្នេះគឺល្អហើយណាមិនមិនយើងហ៊ានបោះបង់ឌុនយ៉ាមានការងារកិច្ចការអាខិរ៉ាឌុនយ៉ា ហើយយើងមកអង្គុយមួយទីនេះនេះគឺអัลฮัมឌីលឡាណាហើយយើងជឿនៅអ្វីដែលរ៉ូស៊ូលឡោះសល្លឡោះអាលីវ៉ាសាឡាំបានប្រាប់មកដែលយើងមិនបានឃើញរ៉ូស៊ូលឡោះសល្លឡោះអាលីវ៉ាសាឡាំគឺអัลฮัมឌីលឡាអស្ចារ្យណាស់ទៅហើយសម្រាប់យើងសូមអាខិរសម័ននេះហេតុអីយើងអត់ដែលឃើញនប៊ីណាប៉ុន្តែយើងជឿនៅអ្វីដែលរ៉ូស៊ូលឡោះសល្លឡោះអាលីវ៉ាសាឡាំបានប្រាប់យើងណាចឹងមុននឹងចូល មេរៀនរបស់យើងនឹងសូមរំលឹកនៅហាឌីសនេះមួយដែលបានដែលមានសេចក្តីរាយការណ៍ពីនប៊ីថានប៊ីសល្លឡោះអាលីវ៉ាសាឡាមគាត់ថ្ងៃមួយគាត់យំនប៊ីយើងណាយំចឹងសាហាបសួរថាយ៉ារ៉ាស៊ូលឡោះថាយំរឿងអីឃើញទេគាត់ថាខ្ញុំនឹកដល់បងប្អូនរបស់ខ្ញុំនិយាយថាអ៊ូម៉ាត់ របស់ខ្ញុំចឹងណាចឹងសាហបដែលនៅទីនោះថាយ៉ារ៉ាស៊ូលឡោះតើពួកខ្ញុំមិនមិនមែនជាបងប្អូនរបស់រ៉ាស៊ូលឡោះទេមិនមែនជាអ៊ុម៉ាត់របស់នប៊ីទេឃើញទេនប៊ីថាពួកអ្នកឯងទាំងអស់គ្នាដែលរស់នៅជាមួយខ្ញុំតន់ខ្ញុំនេះគឺជាសាហបរបស់ខ្ញុំសាហបយ៉ាងហ្នឹងណាអូក៏ប៉ុន្តែបងប្អូនរបស់ខ្ញុំនោះគឺអល្លាឌីណាអាម៉ានូប៊ីវ៉ាឡាំវ៉ាឡាំយ៉ារ៉ោនី អ្នកដែលខ្ញុំនឹកអ្នកដែលខ្ញុំខ្ញុំនឹកទៅចំពោះពួកគេនោះគឺអ្នកដែលមានអ៊ីម៉ានជឿតាមខ្ញុំហើយខណៈដែលពួកគេអត់ដល់គឺខ្ញុំសោះនប៊ីនឹកចំពោះយើងទាំងអស់គ្នាឃើញទេអល់ឡោះអាក់បារ ចឹងបានថាហាំឌីឡាលៀបភ័ព្វសំណាងធំណាស់សម្រាប់យើងទាំងអស់គ្នាដែលជាអ៊ូម៉ាត់ណាប៊ីសល្លឡោះអានីវសាឡាមជាអ៊ូម៉ាត់កូនបើអ៊ូម៉ាត់ចុងក្រោយគេចឹងយើងវាកំសត់បន្តិចហើយណាជឿប៉ុន្តែអត់បានឃើញប៉ុន្តែយើងជឿមានតែយើងខ្លាំងហើយហើយកមែលខ្លាំងមែនតើហាំឌីឡាកុំមើលងាយខ្លួនឯងអ៊ីនសាឡោះទោះបីជាយើងថាយើងល្ងងបន្តិចចាស់សូត្រអត់ដឹងថាខ្លួនឯងសូត្រអីទេ អលហាំឌុលីឡាហ៊ីរ៉ាប៊ីលអាឡាមីនអត់ដឹងម៉ាក់ណាថាម៉េចទេសាមីអល់ឡោហ៊ូលីម៉ាន់ហាមីដាអត់ដឹងសូត្រថាអីទេប៉ុន្តែចិត្តតែសូត្រហើយអលហាំឌុលីឡាឃើញទេអ៊ីនសាអល់ឡោះអល់ឡោះទទួលយកអ៊ីនសាអល់ឡោះ វាកំសត់ពេកព្រោះថាយើងអីគេលើហ្នឹងអាយ៉ាមីមិនមែនអារ៉ាប់បើថាគេកើតមកអារ៉ាប់ទៅវារៀងអ៊ុលម៉ានៅឆ្វេងស្ដាំគេលឺហើយគេភាសាអារ៉ាប់ហើយសាមីអល់ឡោះហ្នឹងប្រែថាយ៉ាងម៉េចអត្តហ៊ីយ៉ាតុលីឡាហ៊ូសឡាវ៉ាតវ៉ាតយីបាត លហូតអត្តហ៊ីយ៉ាគេដឹងអំពីអត្តន័យនេះដោយសារគេអារ៉ាប់វាលៀបសការៈសំណាងនេះអានេះខុសខុសគ្នាតិចតួចវាជារឿងសំណាងដល់អល់ឡោះស៊ុបហានវតាឡាអញ្ចឹងលឹងចង់បញ្ជាក់មួយថា ទោះបីជាយើងទាំងអស់គ្នា មិនយល់អត្ថន័យអ្វីដែលយើងសូត្រពីព្រោះវាជាភាសាអារ៉ាប់ក៏ប៉ុន្តែយើងខំរៀនខំទន្ទឹងខំសូត្រនេះអ៊ីនសាអល់ឡោះយើងទទួលបានប៉ះឡាពីអល់ឡោះសុបហានវតាដោយសារយើងខំរៀនខំសូត្រខំទន្ទឹងដូអាមីមីខ្លះអល់ហាំឌុលឡាដោយលែនបានចែកនៅដូអាណាអ៊ីហ្វទីតាណា អល់ឡោះមកបែអិតបីនេះវបៃណាខតាយាយាដោយសារអត្ថន័យនេះយើងសូមអំពាវអល់ឡោះស៊ុបហានវតាឲ្យបោះរាល់បាបកម្មរបស់យើងកំហុសឆ្គងរបស់យើងឲ្យលាងនៅទុសាទុសារបស់យើងឲ្យស្អាតដូចគេលាងកណាត់សឲ្យលាង ខ្លួនរបស់យើងបាបកម្មរបស់យើងអំពីទឹកដែលត្រជាក់ពីពុះទុសានេះវាក្តៅ ហើយក្តៅនេះហើយដែលមូលហេតុធ្វើឲ្យភ្លើងឆេះនៅរូបរបស់អល់ឡោះស៊ុបហានវតាអញ្ចឹងយើងសូមអំពីអល់ឡោះស៊ុបហានតាឡាអល់ឡោះម៉ាសិលនីមិនខតាយាយាបិសលជីវលម៉ាអ៊ីហាវលបារ៉ាត់នេះសុំណាអញ្ចឹងហាំឌីឡាមិនមិនបានទន្ទិញអឺចាំអស់ហើយចាំអត់ទេមិនមិនកណ្ដាស់យកទៅដាក់គៀនជាងអស់ទៅហើយហើយក៏ដាក់ក្នុងដើមទ្រូង បាត់ទៀតអើបងប្អូនខ្លះថាហើយទួនអើយលិនឲ្យរ៉ាត់មកដូចឲ្យគូមើលកសែតអញ្ចឹងអញ្ចឹងសេជាខ្មែរឲ្យមកហាំឌីលះលិនក៏បានព្យាយាមសរសេរជាខ្មែរណាហោហើយបានចែកទៅឲ្យដែរប៉ុន្តែចែកទៅហើយក៏បាត់អញ្ចឹងទៅហើយអ្នកខ្លះក៏អត់ទេលីសូមានមីមីខ្លះតែចាំមែនទេហើយដូចគ្រូស្លេម៉ានថាយើងយើងនៅមានការប្រឡងឃើញទេ ប្រឡងនោះមិនដឹងជាប្រឡងមាត់ឬក៏ប្រឡងសរសេរទេអ៊ីសាល់មិនអត់ជាមានប្រឡងបើយើងសិស្សគឺត្រូវតែប្រឡងហើយឲ្យតែថាកូនសិស្សគឺប្រឡងប៉ុន្តែប្រឡងវាមានគេហៅថាលក្ខណៈសរសេរដៃឬក៏ថាផ្ទាល់នឹងមាត់ហ្នឹងគេហៅ shafawi ហ្នឹងនេះអាសរសេរនេះហោចឹងទេមីមីថ្ងៃនេះលិនមានអំណោយទៀតទៀតមានអំណោយថែមទៀតជូនដល់មីមីចា ចឹងយើងកុំភ្លេចថារ៉ម៉ាដននៅសល់តែមួយខែ10ថ្ងៃទៀតលើខ្វះហើយរៀនរបស់យើងនេះអ៊ីនសាអល់ឡោះអាទិត្យក្រោយនឹងធ្វើតេស្តបដាបដាតើមីមី តាំងពីចាប់ដើមរៀនមកដល់ថ្ងៃនេះនឹងវាមាន ប្រែប្រួលអីបន្តិចអត់ឬក៏នៅដដែលដដែលមិនមិនហ៎បើនិយាយពីអ៊ីម៉ានវារៀងមានអារម្មណ៍ថាអូឡើយឥឡូវ ហេរៀនដូចហាំឌីឡាឬដូចបោះក្លៀកបន្តិចហ្នឹងឬមែនអត់រៀនណាចាំមិនរកអល់ហាំឌីលមែនយើងអ៊ីម៉ានអ៊ីម៉ានយើងកើតអ្នកមុមិនអលឌីណាអ៊ីដាទូលៀតអាឡៃហ៊ីមអាយ៉ាតូហ៊ូហ្សាដតហ៊ុមអ៊ីម៉ាណាអ្នកដែលមុមិននៅពេលដែលគេរំលឹកអំពីអាយ៉ាត់កូរ៉ានឬគេនិយាយអំពីហុកមរបស់អល់ឡោះស៊ុបហានតាឡាធ្វើឲ្យអ៊ីម៉ានរបស់ហ្នឹងកើនឡើងអាហ្នឹងសញ្ញាអ្នកមុមិននេះនៅពេលដែលយើងឃ្លាតឆ្ងាយអំពីទួនអំពីអ្នកភូមិអ្នកស្រុក យើងទៅអង្គេងឯងថយចុះណាអ៊ីម៉ានវាអញ្ចឹងអញ្ចឹងថាឲ្យយើងបង្កើនមកចិត្តណាតែយើងទៅឆ្ងាយសៃតននឹងចាប់ចាប់ដោយនប៊ីថាចចកនឹងចាប់ពពែណាដែលនៅម្នាក់ឯងបើពពែនៅក្នុងហ្វូងអត់សូវហ៊ានទេមើលសម្លឹងអាណារៀងដើររៀងឆ្ងាយវាគេហ្នឹងចាប់អាហ្នឹង ចឹងដែរយើងអ្នកមុំមានអាឡៃគុំបិលជាម៉ាអាយើងមកនៅជាមួយគ្នាមិនមិនមករកគ្នាអ៊ីនសាអល់ឡោះបើមានការខុសយើងរំលឹកគ្នាយើងក៏ហៅថាជួយនៅច្រើនហោមជាងរ៉ាម៉ាឌននៅដល់10ថ្ងៃជាងទៀតទេអ៊ីនសាអល់ឡោះអត់10ថ្ងៃមួយខែខែ10ថ្ងៃទៀតទេថ្ងៃនេះខែរយប់ទី20ហើយចឹងអឺយ៉ាឥឡូវអានេះចាំចែកចុងក្រោយចេះណាអាឌូអើនេះអាសំខាន់មែនទេដែលលឹកចង់ឲ្យថាមីមី ដូអា4ប្រការហ្នឹងលើឲ្យទន្ទឹងហ្មងមិនមុនឲ្យសាឡាមអស្សឡាមអាឡៃគុំនប៊ីបង្រៀនឲ្យយើងដូអាអំពីរួចផុតអំពី4ប្រការហ្នឹងអាសើបនៅក្នុងនរកាក្តៅមិនធម្មតាទេមិនភ្លើងមិនមិននៅឆាបាយ ឆាអីហ្នឹងហើយយើងខាក់បើខែភ្លើងរាល់ថ្ងៃក្បែរភ្លើងយល់ហ្នឹងសោះយល់ហ្នឹងសិនហើយមើលអត់ទេអឺប្តី ប្រពន្ធឲ្យតែមួយបានហើយយករន្ទិញពីរនាក់កុំឲ្យប្តីប្រពន្ធមួយបីមាត់ទេ គ្រប់អត់ទៅសិនទៅសិនចាំច្រើនមួយហ្នឹងហើយឲ្យខ្ញុំមួយសិនជិះជិះសុំមួយសិនបានទៅយ៉ាចឹងអានេះដែលហេតុបានយើងចិត្តទុកដាក់ឲ្យមីមីទូអានោះដោយសារវាជាអ្វីដែលនប៊ីសល្លោះសឹមជំរុញឲ្យយើងឲ្យយើងសូត្រទូអាមិនឲ្យសាឡាមពីព្រោះមានសេចក្តីរាយការណ៍ជាច្រើនអំពីណាអ៊ុលម៉ាសាឡាហ្វរបស់យើងគាត់ថាគាត់សួរកូនរបស់គាត់ នៅពេលដែលសម្បះយ៉ាង ថាអ្នកតើកូនកូនឯងបាន សុំពីអល់ឡោះឲ្យបានរួចផុតពី4ប្រការនឹងអត់មិញអ្នកឯងសម្បះយ៉ាងមិញនេះមានបានសុំទៅអើពីអល់ឡោះឲ្យរួចផុតពី4ប្រការនឹងអត់អាសើបយហាណាំអាសើបគូបូរភាពវឹកវរនៅក្នុង កាសនៅរោក្នុងក្នុងឌុនយ៉ាហើយនឹង fitnah មេសេទីជើលគាត់ថាលិនអត់បានសូត្រទេគាត់ថាសម្បះយ៉ាងម្ដងទៀតឲ្យសម្បះយ៉ាងម្ដងទៀតស្ដាយ ដោយសារគាត់សោកស្ដាយថាណឯងសម្បាសយ៉ាងម្ដងម្ដងហើយអត់បានសុំអំពីអល់ឡោះឲ្យបានរួចផុតអំពី4ប្រការហ្នឹងស្ដាយសម្បាសយ៉ាងម្ដងទៀតដល់កម្រិតហ្នឹងដល់កម្រិតហ្នឹងយេហើយទូអានេះគឺស្រួលទេមែនមែន Allahumma inni a'udhu bika min 'adhabi jahannam ភាសាខ្មែរមាន wa min 'adhabil qabri wa min fitnatil mahya wal mamat វ៉ាមីនស្យរីហ្វីតណាទីអលម៉ាស៊ីហអិតវិជលសូត្រម្ដងអត់ចាំទេមិនមិន5ដងអត់ចាំទេ10ដង ហើយរាល់ថ្ងៃដូចវ៉ាទីហាចឹងយល់ទេដូចវ៉ាទីហាចឹងនៅយើងនៅយើងបន្តិចរាល់ថ្ងៃមិនដល់យើងអត់រៀនយើងអាចថាអត់ចាំយល់អានោះសំខាន់ហើយអត្តហិយាមិនមិនចាំអស់ហើយមិនអញ្ចឹងណាសល្វាតទៅលើនប៊ីដែលត្រឹមត្រូវដែលសុនណះនប៊ីសល្លោះសាឡាមបានមករៀនមកហ្នឹងគឺសល្វាតហ្នឹងលើបានសរសេរឲ្យហើយអូ ចឹងតើតើនឹងគ្រឿងសម្បស់យ៉ាងហ្នឹងគឺអ្វីដែលសំខាន់សំខាន់ហើយពិបាកពិបាកហ្នឹងគឺលើបានសរសេរក្រៅពីហ្នឹងយើងមានសមីអល់ឡោហ៊ូលីម៉ាន់ហាមីដារ៉ាប់បាណាលកលហាំឬក៏រ៉ាប់បាណាវ៉ាលកលហាំអាហ្នឹងគឺខ្លីខ្លីមីមីចេះហើយអញ្ចឹងណាអូអូហើយនឹងនៅសំខាន់គឺអត្តហីយ៉ាដែលត្រឹមត្រូវដែលរបស់អ៊ីបនុមស៊ូដហើយតេសាហ៊ុតហ្នឹងដែលបានចែកហ្នឹងគឺមីមីព្យាយាមទន្ទេចមែនតើ ហើយនៅទូអាដែលវែងវិញលើនឹងសរសេរចែកទៀតអ៊ីនសាអល់ឡោះជាភាសាអារ៉ាប់ផងខ្មែរផងហោដូច្នេះអឺឥឡូវមិនមិនបានបានกระดาษហ្នឹងទុកសិនណាបត់กระดาษទុកសិនយើងចូលមេរៀនរបស់យើងតាក់ទងទៅនឹងម៉ាក់ណាអត្ថន័យនៃ នៃសម្បះយ៉ាងអឺហ្វាទីហារបស់យើងយ៉ា ចឹងណាមីមីទុកกระดาษនៅទុកกระดาษនៅអត្តហិយានៅមានអ្នកណាអត់ទាន់បានអត្តហិយាចាំចាំមកយកអ៊ីនសាអល់ឡោះអត្តហិយាជាភាសាខ្មែរអញ្ចឹងមីមីដើម្បីឲ្យសម្បះយ៉ាងរបស់យើងខុសុនឹងណគឺយើងត្រូវដើរត្រូវដឹង ស្វែងយល់អំពីម៉ាក់ណាឬក៏អត្ថន័យនៃ នៃអ្វីដែលយើងយើងសូត្រយ៉ាអញ្ចឹងយើងកាលពីយប់មិញលនបានបកស្រាយនៅម៉ាក់ណាអត្ថន័យអលហ្វាទីហាណាណាចឹងហ្វាទីហាណាគឺជារុគុនមួយ នៅក្នុងរុគុនអឺសម្បាយ៉ាងដែលមិនសាសសម្បាយ៉ាងទេលើកលែងតែ សូត្រវាហើយលើតែសូត្រហ្វាទីហាយ៉ាអញ្ចឹងរាល់រាល់រកាត់ទាំងអស់គឺវាយិបណាយើងត្រូវតែសូត្រហ្វាទីហាណាចិត្តពេលយើងទឹកមានរទុយអារម្មណ៍ហើយយើងសូត្រអលហាំណាណាអញ្ចឹងម៉ាក់ណាអលហាំឥឡូវលើបកប្រែជានៃវាទូទៅសិនណាជាងយើងដឹងហើយថានៅពេលដែលយើងសូត្រថាអលហាំឌូលីឡាហ៊ីរ៉ាប៊ីលអាឡាមីនគឺយើងកំពុងតែនិយាយថារាល់ការសរសើរ ណាគឺចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពលោកទាំងអស់អាហ្នឹងសរសើរអររ៉ាហ្មានិររ៉ហ៊ីមយើងសរសើរចំពោះអល់ឡោះទៀតថាអល់ឡោះជាម្ចាស់មហាសម្រោះមហាអាណិតស្រឡាញ់ចឹងនៅពេលដែលយើងដឹងអំពីអល់ឡោះស៊ុបហានូតាឡាអំពីស៊ីហ្វាត់លក្ខណៈ ឬក៏ឈ្មោះរបស់អល់ឡោះស៊ុបហានាហូវតាឡាដែលមានន័យថាអល់ឡោះមហាសម្រោះអល់ឡោះមហាអាណិតស្រឡាញ់នេះជាងយើងត្រូវតែកុំអស់សង្ឃឹមអំពីអល់ឡោះស៊ុបហានាហូវតាឡាកុំដាច់រ៉ះម៉ាត់កុំដាច់សង្ឃឹមអំពីអល់ឡោះស៊ុបហានាហូវតាឡាបើទោះបីជាយើងធ្វើប្រហែសឬក៏ជ្រុលជ្រុះនៅក្នុងការធ្លាក់នៅក្នុងបាបកម្មច្រើនយ៉ាងណាឬក៏អឺ ចំនួនប៉ុណ្ណាក៏ដោយគឺយើងត្រូវកុំអស់សង្ឃឹមអំពីអល់ឡោះស៊ុបហានអូដែលពីព្រោះអល់ឡោះមានសិផាត់អររ៉ាហ្ម៉ានមហាសប្រោះណាអល់ឡោះស៊ុបហានមហាអាហ្វអំពូនទៅចំពោះខ្ញុំគាត់ណាស់ហើយដែលបានដឹងដែលបាន សារភាពនៅទូកំហររបស់គេណាគុលយ៉ាអ៊ីបាឌីយ៉ាលឡាឌីណាអស្រហ្វូអាឡាអនហ្វូស៊ីមឡាតកណាតូមីរ៉ហ្មាទីឡា អោបណ្ណាអល់ឡោះបានប្រាប់ថាអោខ្ញុំរបស់យើងទាំងឡាយដែលបានជ្រុលជ្រុះខ្លួនដែលមានការធ្វើប្រហែសនៅកតបកិច្ចឬក៏ធ្វើនៅម៉ាក់សៀតដែលអល់ឡោះហាមឃាត់ចូលពួកអ្នកកុំដាច់សង្ឃឹមអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាជាម្ចាស់ដែលមហាសម្រោះហានាស្រឡាញ់មហាម៉ាហ្វអំពូនណាពិតប្រកបណាស់អល់ឡោះម៉ាហ្វអំពូនឲ្យយើងទាំងអស់អ៊ីនអល់ឡោះយ៉ាហ្វីរុឌឌុនូបជាមីយ៉ា ម៉ាឡាំយុគរៀតនៅក្នុងហាឌីសនប៊ីដល់រាបណាមុននឹងដង្ហើមចុងក្រោយអញ្ចឹងដល់រាបណាយើងមានឱកាសនៅក្នុងការធ្វើអំពើល្អសាងនៅអាម៉ាល់សូលេះយើងវិលត្រឡប់មករកបង្កើននៅអាម៉ាល់សូលេះរបស់យើងអញ្ចឹងរបៀបដែលយើងសូត្រអររ៉ាហ្មានរ៉ហ៊ីមមានកំពុងតែសរសើរចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាអំពីថាអល់ឡោះមហាសម្រស់និងមហាអាណិតស្រឡាញ់អល់ឡោះអាណិតស្រឡាញ់ទាំងអស់ទូទៅឃើញទេអឺ សបរោះសបរោះកន្លែងនេះចង់និយាយថាអល់ឡោះតាឡាសាធាផ្ដល់ឲ្យទាំងអស់អ្នកអត់សម្បះយ៉ាងក៏ឲ្យមានរីស្គី អ្នកកាហ្វេដែលមិនដែលសុយូតជាមួយអល់ឡោះសុបហានក៏មានលុយក៏មានស្អានឹងអល់ឡោះតាឡាសម្បរោះសត្វពាហនៈគោក្របីទាំងអស់អល់ឡោះឲ្យរីស្គីទាំងអស់ណាទូតាពុជិសិហ្វាត់របស់អល់ឡោះសុបហានហូវតាឡាតែអររ៉ហ៊ីមអាណិតស្រឡាញ់ទៅចំពោះខ្ញុំរបស់គាត់អ្នកដែលមុអ៊មីន នៅថ្ងៃអាខិរ៉ាត់គឺអ្នកដែលមុមិនតែប៉ុណ្ណោះណាអល់ឡោះសូមនឹងតបស្នងឲ្យគាត់នៅនៅឋានសួគ៌ម៉ាលីគីយ៉ោមីឌីនយើងដឹងហើយថាអល់ឡោះជាស្ដេចជាអ្នកគ្រប់គ្រងនៅថ្ងៃជំនុំជម្រះណានៅពេលដែលយើងសមាលីគីយ៉ូមីឌីនយើងដឹងថាអូយើងទទួលស្គាល់ថាអល់ឡោះស៊ុបហានហូវតាជាម្ចាស់ជាអ្នកគ្រប់គ្រងនៃថ្ងៃជំនុំជម្រះនៅ ថ្ងៃគីយ៉ាម៉ាយ៉ា អញ្ចឹងនៅពេលដែលយើងសូត្រពី Alhamdulillah Rabbil Alamin Ar-Rahmanir Rahim Maliki Yawmiddin ដោយនៅក្នុងហាឌីសលើបានរៀបរាប់លើបានលើកឡើងពីម្សិលមិញថាពាក្យកណ្ដាលហ្នឹង Alhamdulillah Rabbil Alamin Ar-Rahmanir Rahim Maliki Yawmiddin មកដល់ត្រឹមហ្នឹងគឺអល់ឡោះបាននិយាយថាខ្ញុំរបស់អញយើងខ្ញុំរបស់យើង បានសរសើរមកចំពោះយើង ខ្ញុំរបស់យើង លើក ដំកើងមកចំពោះយើងខ្ញុំរបស់យើងបើមូលាមកចំពោះយើងនៅពេលដែលយើងសូត្រមួយម៉ាត់អល់ឡោះនិយាយមួយម៉ាត់អល់ឡោះសូត្រមួយម៉ាត់អល់ឡោះនិយាយមួយម៉ាត់អល់ហាំឌុលឡាហ៊ីរ៉ាប់អាលមីនយើងស្នើចំពោះអល់ឡោះការស្នើទាំងឡាយគឺចំពោះអល់ឡោះអល់ឡោះថាខ្ញុំរបស់យើងសរសើរមកចំពោះយើងអញ្ចឹងមានន័យការសម្បះយ៉ាងហ្នឹងគឺយើងកំពុងតែចជែកចរចានិយាយជាមួយនឹងអល់ឡោះស៊ុបហានាហ៊ូវតាអាឡារហូតមកដល់អាយ៉ាត់ ម៉ាលីកយូមីឌីនយ៉ាអញ្ចឹងអឺពីអាយ៉ាតអ៊ីអ៊ីយ៉ាកណាអ៊បូឌូវ៉ាអ៊ីយ៉ាកណាស្តាអ៊ីនមកពាក្យកដាលញ៉ាដូចដូចហាឌីសមុសលមីបានបាទថាអល់ឡោះបានមានបន្ទូលថាយើងបានពុះសម្បះយ៉ាងនេះទៅជាពីរចំហៀងបាទលឹកចឹងណាអញ្ចឹងសម្បះយ៉ាងនេះពុះទៅជាពីរមកចំហៀងឲ្យទៅខ្ញុំរបស់យើងពីព្រោះថា macam hiang pile manang ke eh, sesal jumpa Allah Subhanahu wa taala tang oh, oh anang sebab Allah Subhanahu wa taala sesal tang oh, oh, oh Ar-Rahman Ar-Rahim Malik yaum iyyaka na'budu wa iya ha, Malik yaumiddin Hai pi iya kana abud nang kisah nabi. Iya kana abudu wa iya kana stain. Ihdinas suratul mustaqim. Suratul ladina anam taalaihim. Gairin magdubi alaihim aladzalin. Modal tu ni ke សម្រាប់យើងមានន័យថាបើនិយាយពីអត្ថន័យរបស់វាមានថាយើងសុំអំពីអល់ឡោះស៊ុបហានតាឡាឲ្យខ្លួនយើងអញ្ចឹងពីដើមមកគឺសរសើរទាំងអស់បីអាយ៉ាត់ខាងដើមហ្នឹងជឺសម្រាប់អល់ឡោះស៊ុបហានហូវតាឡាពាក្យកណ្ដាលហ្នឹងគឺ សម្រាប់អល់ឡោះស៊ុបហានតាឡាហើយពាក្យកណ្ដាលចុងក្រោយនេះគឺសម្រាប់ខ្ញុំរបស់អល់ឡោះស៊ុបហានហូវតាឡាសម្រាប់យើងអ្នកសម្បះយ៉ាងជាងអត្ថន័យរបស់វាយើងដឹងហើយថាអ៊ីយ៉ាកាណាបុតវ៉ាអ៊ីយ៉ាកាណាស្តៃនកន្លែងនេះយើងសារភាពយើងកំពុងតែនិយាយប្រាប់អល់ឡោះថា ចំពោះអល់ឡោះតែមួយគត់ដែលពួកយើងគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ដែលយើងធ្វើអាម៉ាល់អ៊ីបាដាចំពោះអល់ឡោះ តាឡាទៅមួយគត់ដែលយើងសម្បះយ៉ាងចំពោះអល់ឡោះស៊ុបហានវតាឡាមួយគត់ដែលពួកយើងបុះដែលពួកយើងហាជីដែលពួកយើងធ្វើអំពើល្អទាំងអស់គឺ សម្រាប់អល់ឡោះស៊ុបហានហូវតាឡាឃើញទេយើងកំពុងតែសរសើរចំពោះអល់ឡោះស៊ុបហានហូវតាឡាឃើញទេវ៉ាអ៊ីយ៉ាកាណស្តាអ៊ីនហើយចំពោះត្រង់តែមួយគត់ដែលពួកយើងសុំឲ្យជួយយ៉ាកន្លែងនេះគឺ tafsir ayat iyyaka na'budu wa iyyaka nasta'in ណាឧឡាម៉ាអ៊ីប្នុលកៃយឹមឬក៏ឧឡាម៉ាជាច្រើនទៀតបាននិពន្ធគីតាបអំពីអត្ថន័យអាយ៉ាត់អ៊ីយ៉ាកាណាអ៊ប៊ុតវ៉ាអ៊ីយ៉ាកាណាស្តាអ៊ីនហ្នឹងរាប់សិបគេហៅអីក្បាលរាប់សិបក្បាលអត្ថន័យវាច្រើនពេកនៅក្នុងម៉ាក់ណាអត្ថន័យអ៊ីយ៉ាកាណាអ៊ប៊ុតចំពោះអល់ឡោះហើយដែលយើងទាំងអស់គ្នាធ្វើអាម៉ាល់អ៊ីបាដាត់ បង្ហាញអំពី ikhlas របស់យើងបញ្ជាក់ថាយើងធ្វើនេះគឺដើម្បីអល់ឡោះ Subhanahu wa ta'ala ណាមិនមិនដើម្បីនរណាផ្សេងទេតហើយនឹង iyyaka nasta'in ចំពោះអល់ឡោះហើយដែលយើងសុំជំនួយអំពីអល់ឡោះ Subhanahu wa ta'ala ដោយសារការ al-isti'aza ការសុំជំនួយ ការសុំទូអើនេះគឺយើងមិនអាចសុំពីម្ចាស់ណាផ្សេង ក្រៅពីអល់ឡោះ Subhanahu wa ta'ala បានទេពីព្រោះវាធ្លាក់ទៅក្នុងប្រការ syirik អញ្ចឹង al-isti'aza ការសុំជំនួយគឺសុំអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាឃើញទេអញ្ចឹងនៅក្នុងអាយ៉ានេះបង្ហាញអំពីគោលជំនឿដ៏ខ្លាំងខ្លាំងខ្លាបំផុតសម្រាប់យើងដែលជាអ្នកមុមិនដែលជាអ្នកសម្បះយ៉ាងហ្នឹងគឺយើងនិយាយថាចំពោះអល់ឡោះហើយគឺយើងសុំជំ លួយនេះសូមអ្វីអ្វីទាំងអស់សូមឲ្យយើងបានអ្វីអ្វីទាំងអស់សូមឲ្យរួចផុតអំពីអាសាបសូមឲ្យយើងបានស្លាមាត់សូមបានរីស្គីសូមជួយសូមឲ្យបានស្លាមាត់សូមទាំងអស់ចំពោះអល់ឡោះស៊ុបហានាហ៊ូវតាឡាហើយដែលយើងកោតខ្លាចអញ្ចឹងយើងមិនអាចទៅសូមវត្ថុណាផ្សេង ក្រៅពីអល់ឡោះស៊ុបហានាហ៊ូវតាឡាបានទេឃើញទេអូហើយក្រោយមកទៀតយើងបានសូមពីអល់ឡោះទៀតថាអ៊ីឌីណាស្ស៊ីរ៉ាតលមូស្តាគីម យ៉ាអល់ឡោះសូមអល់ឡោះមេត្តាចង្អុលបង្ហាញដល់ពួកយើង នៅមេគាដ៏ត្រឹមត្រូវផងចោះដោយលើបានបញ្ជាក់ពីយកមិញចឹងថាយើងទាំងអស់គ្នា ត្រូវការសុំអំពីអល់ឡោះស៊ុបហានាហូវតាឡាដដែលដដែលឲ្យអល់ឡោះស៊ុបហានាហូវតាឡាឲ្យយើងបានស្ថិតនៅលើមាគាដែលត្រឹមត្រូវមាគារបស់សាសនាអ៊ីស្លាមមាគាដែលនប៊ីសាឡឡោះអាលីវ៉ាសាឡាមបានបាននាំមកឃើញទេឲ្យយើងសុំដដែលដដែលណាមួយថ្ងៃ17ដងអ៊ីឌីណាស៊ីរ៉ាតុលមុស្តាគីមអ៊ីឌីណាស៊ីរ៉ាតុលមុស្ mustaqim យ៉ាយើងសូមដល់ដល់ដើម្បីអល់ឡោះស៊ុបហានវតអាឡាឲ្យយើងបានតតាប់ផិតភេនឹងណូនៅលើឧបមារបស់អល់ឡោះស៊ុបហានវតអាឡានៅលើមាគីផ្លូវដែលត្រឹមត្រូវផ្លូវដែលរ៉ូស៊ូលឡោះសាឡឡោះអាឡៃសាឡាំបានបាននាំមកហើយយើងភ័យខ្លាចយល់ទេមិនត្រឹមតែប៉ុណ្ណោះយើងភ័យខ្លាចយល់ទេកុំឲ្យយើងធ្លាក់ទៅក្នុងចំណោមអ្នកដែលអល់ឡោះស៊ុបហានវតអាឡាជាម្ចាស់ខឹងសម្បាគឺអ្នកណាគឺ សិរតលលីណាអានអាំតាអាឡៃហ៊ីមគឺមេគារបស់បណ្ដាអ្នកដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡាអឺសិរតលលីណាអានអាំតាអាឡៃហ៊ីមមាននេះសូមអំពីអល់ឡោះស៊ុបហានាហ៊ូវតាអាឡាឲ្យចង្អុលបង្ហាញមកចំពោះយើងផ្លូវដែលត្រឹមត្រូវផ្លូវណាផ្លូវដែលអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានប្រទានឲ្យទៅចំពោះពួកគេឃើញទេបណ្ដាអលស៊ូហាដាអស្សាលីហ៊ីនបណ្ដាបណ្ដាណាប៊ី បណ្ដាអ្នកស៊ូហាដាអ្នកសាលេះអ្នកដែលល្អល្អពីមុនមកសូមឲ្យបានអល់ឡោះស៊ុបហានវតាឡាប្រទានមកលើយើងនោះដូចដែលអល់ឡោះស៊ុបហានវតាឡាបានប្រទានទៅចំពោះពួកគេ ដែលជាគំរូល្អសម្រាប់យើងទាំងអស់គ្នាហើយសូមជៀសវាងអំពីផ្លូវឬក៏អ្នកដែលអល់ឡោះស៊ុបហានវតាឡាខឹងសម្បាគឺអលយ៉ាហ៊ូឌីហើយនឹងអានណស្រានីវលដាលីនផ្លូវអ្នកដែលពួកគេអឺ ផ្លូវដែលវងវែងណាផ្លូវដែលសាសនាវងវែងអំពីមេគារបស់នប៊ីយើងមហាម៉ាត់សាឡឡោះអាលីវសាឡាំមេគាដែលនប៊ីសាឡឡោះអាលីវសាឡាំបាននាំមកអញ្ចឹងយើងទាំងអស់គ្នានេះគឺជាការសុំដុអាអំពីអល់ឡោះស៊ុបហានវតាឡានៅក្នុងសូរ៉ាអលហ្វាទីហាអញ្ចឹងហ្វាទីហាបើយើងនិយាយទៅគឺម៉ាក់ណាអត្ថន័យរបស់វាគឺច្រើនមែនទែនច្រើនហើយអឺ វាគឺជាសូរ៉ះមួយដែលធំជាងគេបង្អស់នៅក្នុងនៅក្នុងគម្ពីរអល់កូរ៉ានយ៉ាហើយឈ្មោះរបស់វាគេឲ្យឈ្មោះថាអ៊ុំមុលគីតាបនេះណាអ៊ុំមុលសាប់អ៊ុលម៉ាសានីអលហ្វាទីហាអស្សាឡាអញ្ចឹងមានន័យថាឈ្មោះរបស់វាគឺច្រើនហើយយើងស្គាល់តែអលហ្វាទីហាទេអញ្ចឹងសម្រាប់យ៉ាងយើងថាសូរ៉ាហ្វាទីហាគឺសូរ៉ា អលហាំណាកុំដូចមីមីពីមុនថាអសូត្រវតិហាហម្ដដើមសូត្រគុលវឡោះណាឥឡូវវាអត់អត់មានទេអលហ្វាតិហាអលហាំអលហាំឌីឡាអញ្ចឹងនេះគឺជាអត្ថន័យឬក៏ម៉ាក់ណាអលហ្វាតិហាដែលលិនបកប្រែជាសង្ខេបហើយមីមីអងអងអាចវិលត្រឡប់ទៅមើលនៅ ក្នុងតាហ្វស៊ីរសម្រាប់ការបកប្រែរបស់គម្ពីរអល់កុរអានហើយអ្វីដែលម៉ាក់ណាគេបកប្រែហ្នឹងគឺគឺខ្លីទេណាប៉ុន្តែនៅទីនោះ នោះគឺមានអត្ថន័យនិងម៉ាក់ណារបស់វាជាច្រើនទៀតដែលយើងទាំងអស់គ្នាត្រូវស៊ីជម្រៅអញ្ចឹងដោយសារយើងលើកយកនៅអឺម៉ាក់ណាហ្វាទីហាណាលិនក៏សូមលើកយក នៅហ្វាទីឡាត់គេហៅថាអឺគុណតម្លៃឬក៏ផលប្រយោជន៍នៃការសូត្រហ្វាទីហាអញ្ចឹងអញ្ចឹងហ្វាទីហាមិនត្រឹមតែយើងទាំងអស់គ្នា សូត្រវានៅក្នុងសម្បាសយ៉ាងទេមិនមិន យល់ទេហ្វាទីហាមិនត្រឹមតែយើងសូត្រវានៅក្នុងសម្បាយ៉ាងទេណាវាគឺជារកុយវាគឺជាគេហៅថាអឺការសូត្រស្ដោះដែលសាសនាអ៊ីស្លាមអនុញ្ញាតឲ្យយើង ប្រើវាឃើញទេការសូត្រស្ដោះយ៉ាងម៉េចការសូត្រផ្លំណាទៅលើកូនចៅរបស់យើងណាឬក៏មានសัตว์ តិចឬក៏សក្ខំគឺយើងសូត្រហ្វាទីហាហើយយើងអាចផ្លុំទៅលើកូនចៅរបស់យើងបានវាគឺជារូគីយ៉ាដែលបានរៀបការអំពីនប៊ីសលឡោះអាលីវ៉ាសាឡាំផងដែរណាអញ្ចឹងយើងមើលនៅក្នុងហាឌីសដែលបានរៀបការអំពីអាប៊ីសាអ៊ីដុលខុដរីគាត់បាននិយាយថាអណ្ណានាសានមិនអស្ហាបិននប៊ីសលឡោះអាលីវ៉ាសាឡាំសាហាបគាត់បានរៀបការថាពិតប្រកបណាស់មាន បណ្ដាសាហបតនប៊ីសល្លឡោះអាលីហ៊ីវ៉ាសាឡាំបានធ្វើ ដំណើរទៅកាន់ភូមិមួយគាត់ធ្វើដំណើរទៅកាន់ភូមិមួយហ្នឹងអញ្ចឹងទៅពេលដែលគាត់ទៅដាក់ទៅកាន់ភូមិមួយនៅក្នុងជនបទហ្នឹងអឺពួកគាត់មានត្រូវការមហូបអាហារឬក៏ ឲ្យគេទទួលអញ្ចឹងនៅថាយើងមកសម័យហ្នឹងយើងដឹងថាយើងទៅដំណើរដាច់ដាច់សយ៉ាលគឺសំដៅទៅរអ្នកស្រុកភូមិដើម្បីបាន មហូបអីអញ្ចឹងទៅអញ្ចឹងអ្នកភូមិទាំងអស់នោះគេបដិសេធគេអត់ទទួលទេគេអត់ទទួលទេតអញ្ចឹងនៅពេលនោះក៏មានចវាយមានមេភូមិឬក៏មេមេកោយអ្នកភូមិហ្នឹងណាស្រាប់តែមានសัตว์ខំសัตว์ពេជ្រ ខាំឬក៏តិចហ្នឹងគេថាឡាដកហ្នឹងសៃទូហាអ៊ូឡាមេមេភូមិឬក៏មេកោយ មេគូសម្ព័ន្ធអ្នកមេភូមិត្រូវក្អែបឬក៏ពុះខំពុះចិត្តអីចឹងឬក៏ខំយ៉ាងហ្នឹងណាអញ្ចឹងនៅពេលនោះអ្នកភូមិហ្នឹងចាប់ផ្ដើមមកសួរមួយក្រុមហ្នឹងភ្ញៀវមួយក្រុមដែលដែលមកហ្នឹងណាសួរថាតើពួកអ្នកទាំងអស់គ្នា មានអ្នកណាអឺចេះចេះសូត្រឬក៏ចេះស្ដោះអីអត់ ព្រោះមេខ្ញុំមានបញ្ហាឡើយពួកសត្វខាមនេះអញ្ចឹងនៅក្នុងហាឌីសនេះក៏មានសាហាបតម្នាក់គាត់ក៏បានសូត្រ Fatihah បិស្មិលរ៉ាហ្មានរ៉ហ៊ីមអល់ហាំឌុលឡាហ៊ីបអាឡាមីនអឺមុនមកគាត់គាត់អត់ចង់នេះទេមិនតែគាត់អត់ចង់សូត្រឲ្យទេដោយសារពួកគាត់អត់ទទួលអីចឹងណាតែអញ្ចឹងគាត់ក៏ ជំទាស់ដល់អញ្ចឹងពួកគេអង្វរអញ្ចឹងទៅហើយគាត់ក៏សោតណាហើយក៏បានសោតហើយស្ដោះហើយក៏ជាណាអัลហាំឌុលីឡាជាហើយអ្នកភូមិនោះក៏បានយកសាច់គេហៅថាសាច់បពែឲ្យឲ្យមកចំហៀងចឹងទៅណាណឲ្យអាមានបានបានហូបហ៎អញ្ចឹងសាសបាត់អត់ហ៊ានយកទេខ្លាចខុសគាត់ថាទេពួកខ្ញុំអរគុណអត់ទិនយល់ខ្លាចវាជាឈ្នួលនៃការសោតស្ដោះ ណាខ្លាចអញ្ចឹងណាអត់ហ៊ានយកទេខ្លាចខុសអញ្ចឹងលុះត្រាតែចាំខ្ញុំទៅសួរនប៊ីសិនណាអសូនប៊ីអឺតើអាចទទួលយកនៅការហៅថាឈ្នួលឬក៏មានន័យឈ្នួលណាហៅដល់អាទះនឹងបានអត់យប៉ុន្តែមុនហ្នឹងវាអត់សូត្រទេអត់អាទះទេអញ្ចឹងយើងមើលហ្វាទីឡាតរបស់វា នៅក្នុងការសូត្រវតិហានេះដែរ គឺអឺនប៊ីនៅពេលនោះពួកគេបានហាត់ណាខូសូហាត់ណាស្អលនប៊ីសល្លោះអៃសាឡាំអញ្ចឹងហ្វាសាអលូពួកគេបានសួរនប៊ីអំពីរឿងរបស់ហ្នឹងថាលិនមានបានសូត្រស្ដោះសូរ៉ាហ្វាទីហាឲ្យមេកោមរបស់គេហ្នឹងហើយក៏បញ្ជាហើយក្រោមមកគេឲ្យសាច់ពពែមួយចំហៀងឬក៏មកកផ្លូវអញ្ចឹងណាអូ ហើយនៅពេលនោះនប៊ីក៏បានហ្វាវ៉ាហ៊ីកានប៊ីសើចមានន័យថាសប្បាយចិត្តនៅអ្វីដែលសាបាត់ធ្វើនឹងត្រូវនេះវ៉ាម៉ាអដរ៉កាអានហារូគីយ៉ាគាត់គាត់សួរសាបាត់ហេតុអីមែនយ៉ាងម៉េចបានអ្នកដឹងថានេះវាគឺជារូគីយ៉ាវាគឺការស្ដោះការសូត្រស្ដោះហើយការព្យាបាលអញ្ចឹងណាអញ្ចឹងនប៊ីថាហ៊ូស៊ូហា យកមកមានអាគេឲ្យហ្នឹងយកមកអត់អីទេណាហងហើយនៅពេលថាទុកឲ្យខ្ញុំមកមកដាវផងមកដាវវាថាចាប់មកទុកចិត្តមកម្ដុំផងហើយយើងនិយាយភាសាធម្មតាទុកឲ្យខ្ញុំម្ដុំផងអល់ឡោះរវ៉ាហ៊ូអលប៊ូខារីអញ្ចឹងយោងតាមហេតុនេះគឺមានន័យថាបើសិនជាប្រការនោះខុស នប៊ីហាឡាយកបានទេឃើញទេខុសហើយការសូត្រនឹងខុសហើយសុណាស់មិនអានឹងនប៊ីអត់អត់ទុកទេចឹងទូនាទីរបស់នប៊ីសល្លោះអាឡៃសាឡាមនៅពេលដែលមានអ្វីកើតឡើងខុសគឺនប៊ីកែប្រែព្រៀង អត់បណ្ដោយគាត់ទេអញ្ចឹងមានអានេះអញ្ចឹងដូចជាមានយើងរៀននៅក្នុងសុរបស់យ៉ាងទីទីជួបណាដូចជាយើងសូត្រសមីអល់ឡោះលីមិនហាមីដារ៉ាបាណាកាលហាំហាំដានកាស៊ីរ៉ានតៃយបាមូបារកាំហ្វីអាសូត្រហាំដានកាស៊ីរ៉ានតៃយបាមូបារកាំហ្វីហ្នឹងគឺមានបុរសម្នាក់គាត់សូត្រដែរនប៊ីអត់បានបង្រៀនទេប៉ុន្តែគាត់សូត្រហើយនៅពេលដែលសម្បាយ៉ាងរួចនប៊ីថាអ្នកណាគេណាសូត្រហាំដានកាស៊ីរ៉ានតៃយបាមូបារកាំហ្វីអាថែមហ្នឹងណា ណាប៊ីអត់មានហ៊ាននិយាយភ័យឡើងខុសណាប៊ីកុំលាក់មុខចេញមកពីណាគេយ៉ាងនេះសូត្រមិញហ្នឹងតែខ្ញុំយ៉ារ៉ាស៊ូលឡោះណាណាចឹងនប៊ីថាអល់ឡោះអាក់បារអំបញ្ញមិញខ្ញុំបានឃើញម្លេះអ៊ីកាត់ចំនួនប្រមាណខ្ញុំភ្លេចណាហាឌីសនឹងចាំមើលខ្ញុំមានន័យថាការសោតរបស់អ្នកមិញហ្នឹងគឺត្រូវចឹងគេហៅថាសុនណះតក្រីរីះមានថាសុនណះការឯកភាពរបស់នប៊ីសល្លឡោះអាឡៃហ៊ីវសាឡាមអ្នកខ្លះក៏ថាចើទួន សាបិតមានសិទ្ធិក្នុងក្នុងការបន្ថែមក្នុងអ៊ីបាដាតដែរណាអត់ទេអត់មានមានសិទ្ធិបន្ថែមទេរ៉ាស៊ូលឡោះនៅរស់ហើយពួកអ្នកធ្វើហើយនប៊ីនៅចំពោះមុខអានឹងនប៊ីកែប្រែនប៊ីខុសខុសថាខុសហើយបើត្រូវគឺនប៊ីថាត្រូវខុសថាខុសពីព្រោះនប៊ីនៅរស់អញ្ចឹងបន្ទាប់ពីនប៊ីស្លាប់ទៅហើយយើងនៅបន្ថែមតាមចិត្តចឹងអីបានអត់ អត់មានសិទ្ធិនៅក្នុងការបន្ថែមអ្វីដែលរ៉ាស៊ូលឡោះមិនបានបង្រៀនទេអញ្ចឹងអ្វីដែលបានកើតឡើងអ្នកខ្លះគាត់យល់ថាទេទួនសាសបិតម៉ាកណូអឺប្រឌិតណាគេអត់ហៅប្រឌិតទេអាហ្នឹងគេហៅថាការអនុវត្តវិហត្រតិននប៊ីសល្លឡោះអាឡៃហ៊ីវសល្លមការធ្វើដោយអឺ នប៊ីនៅនៅអញ្ចឹងនប៊ីនៅមានន័យថាវ៉ាហ៊ីនៅចោះច្បាប់មិនទាន់ពេញលេញចង់ន័យថាដរាបណានប៊ីនៅនៅនៅមាននៅកែប្រែអ្វីដែលខុសអ្វីដែលត្រូវគឺនៅនៅការអញ្ចឹងណាអញ្ចឹងនៅពេលដែលនប៊ីស្លាប់ទៅខុសសាសនាអ៊ីស្លាមបានពេញលេញហើយអលយោម៉ាក្បាលយូលគុំយើងបំពេញសពគ្រប់ហើយអត់មានត្រូវមកថែមនៅអ៊ីបដិតឬក៏នៅការសូត្រឬក៏នៅការហ្ស៊ីគៀតណាមួយដែលនប៊ីអត់បានបង្រៀននេះរាល់ការសូត្រដូអារាល់ការបង្រៀនអីអីទាំងអស់ហ្នឹងគឺនប៊ីបានបង្រៀនហើយបានបង្គ្រប់ហើយដល់ពេលយើងទៅ ធ្វើដោយខ្លួនឯងនៅការខិតខំការយល់ឃើញខ្លួនឯងថាល្អពីណាគេមកប្រាប់ថានឹងខុសឬក៏ត្រូវចឹងវាប្រយ័ត្នកន្លែងហ្នឹងចឹងបានអ៊ុលម៉ាប្រាប់ឲ្យយើងអស់គ្នាប្រុងប្រយ័ត្នអឺកន្លែងហ្នឹងគឺដោយសារយើងអស់ហើយអត់មានសិទ្ធិនៅក្នុងការបន្ថែមឬក៏បន្ថយរឿងឌូអើរឿងសូរឿងអីអ្វីដែលខុសទេចឹងណាចឹងនឹងត្រឡប់មកវិញតកតងទៅនឹងម៉ាក់ណា ហ្វាទីហាហើយនិងហ្វាទីឡាតផលបុណ្យដ៏ធំធេងរបស់វានៃសូរ៉ាអលហ្វាទីហានេះគឺយើងអាចយកទៅធ្វើជាការគេហៅថាសូត្រស្ដោះសូត្រផ្លុំវាគឺជារូបិយះដែលហុកុំស្រកបានបានអនុញ្ញាតយ៉ាយ៉ាអញ្ចឹងហ្វាទីឡាតរបស់វាគឺធំធេងណាស់យ៉ាដូច្នេះចូលយើងទាំងអស់គ្នាព្យាយាមសូត្រនៅសូរ៉ាហ្វាទីហានេះឲ្យបានត្រឹមត្រូវហើយព្យាយាមស្វែងយល់នៅអត្ថន័យនិងម៉ាក់ណា របស់វាយ៉ាចឹងនេះគឺជាអ្វីដែលលិនចង់ចែករំលែកទៅចំពោះអងអងមីមីទាំងអស់នៅក្នុងកម្មវិធីរបស់យើងយប់នេះចឹងដោយសារតែដល់ម៉ោងអាហ្សានយើងសម្រាប់បន្តិចសិនចាហើយទូនស្លេម៉ានតើណាទូនស្លេម៉ាន Fadal Syekh មិនមិនមានសំណួរអត់ចាំស្មៀងហើយអាអាស៊ានរួចយើងបន្តបន្តិចទៀតថ្ងៃមានសំណួរអឺ អឺតេតងទៅនឹងអ៊ីបដាសម្បាសយ៉ាងរបស់យើងអឺហើយអាទិត្យក្រោយអ៊ីនសាអល់ឡោះយើងចូលទៅដល់ឌូអារុកូសុជូតហើយយើងនឹងបញ្ចប់ពេលឆាប់ឆាប់នេះហើយយើងនឹងរៀនអំពីវូឌូសម្បាសយ៉ាងហ្នឹងគឺតេតងសំខាន់មែនទែនគឺការយកទៅយកទៅសម្បាសយ៉ាងអញ្ចឹងយើងបញ្ចប់នៅរឿងសម្បាសយ៉ាងទីទៀតអ៊ីនសាអល់ឡោះក្រោយមកយើងនឹងចូលទៅដល់របៀបនៃការយកទៅសម្បាសយ៉ាងអញ្ចឹងយើងដឹងហើយសម្បាសយ៉ាងសះដោយការយកទៅសម្បាសយ៉ាងហើយបើយកទៅសម្បាសយ៉ាងអត់ត្រូវសម្បាសយ៉ាងយើងក៏ក៏ខុសដែរអញ្ចឹងសំ សំខាន់ជាងគេបំផុតនោះគឺយកទឹកសម្បោះយ៉ាងប៉ុន្តែយើងបានឯកភាពណាស់រៀនរបៀបសម្បោះយ៉ាងមុនជាងរៀនទៅប៉ុន្តែទឹកសម្បោះយ៉ាងសំខាន់ណាស់អញ្ចឹងកាមេណាយ៉ាអ៊ីនសាអល់ឡោះ